អត្ថបទនេះខ្ញុំសូមដកស្រង់ទាំងស្រុងពី page Facebook អត្ថបទជីវិតដែលខ្ញុំយល់ឃើញថា អត្ថបទរបស់គាត់សរសេរបានល្អជាផ្នែកមួយសម្រាប់អ្នកស្ដាប់និងអ្នកអានឲ្យយល់ច្បាស់ថាគុំជឿអ្វីដែលងាយងាយទៅតាមសិភៅដែលគេបានចងក្រងទុកទោះវាជាស្នាដៃរបស់អ្នកប្រាជ្ញអ្នកនិពន្ធល្បីៗឬបុគ្គលមួយចំនួនក៏ដោយ។ សិភៅទាំងឡាយសិតសឹងតែសរសេរពីបទពិសោធន៍ជីវិតរបស់ពួកគាត់អត្ថបទខ្លះក៏វាមិនត្រូវនឹងដំណើរជីវិតរបស់យើងដែរលោក Robert Fuchs បាននិយាយថាខ្ញុំមិនមែនជាគ្រូនោះទេ តែខ្ញុំគ្រាន់តែជាអ្នកដាស់សតិតែប៉ុណ្ណោះត្រង់ន័យនេះគាត់ចង់និយាយថាគាត់អាចត្រឹមចែករំលែកបទពិសោធន៍និងចំណេះដឹងតែប៉ុណ្ណោះអ្នកត្រូវការពិចារណាដោយខ្លួនឯង ជ្រើសរើសយកអ្វីដែលល្អមកដាក់ក្នុងខ្លួនជៀសវាងការជឿដូចនេះសុភាសិតមួយបានពោលថាពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយកកុំឲ្យខាតពេលយូរតោះតែស្ដាប់អត្ថបទរបស់គាត់ទាំងអស់គ្នា ថាតើវាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ផ្នត់គំនិតអ្នកទាំងអស់គ្នាដើម្បីទុកក្រន់ពិចារណា ការអានសិភៅដែលនាំឲ្យមានវិបត្តិ រាល់សិភៅដែលបានបោះពុំឡើងមិនមែនសុទ្ធតែល្អឥតខ្ចោះនោះទេអានហើយកើតជាប្រយោជន៍នោះទេព្រោះអ្នកសរសេរសុទ្ធតែជាមនុស្សធម្មតាដូចយើងតែប៉ុណ្ណោះសិភៅត្រូវបានបោះពុំឡើង ក្នុងគោលបំណងផ្សេងផ្សេងគ្នា ដូចជាសិភៅខ្លះជាប្រភេទសិភៅពង្រីកគំនិត វិធីសាស្ត្រសិភៅទស្សនៈស្របតាមគំនិតរបស់ខ្លួនសិភៅមនោគមវិជ្ជា បញ្ជ្រាបអត្តពលរបស់ខ្លួនទៅកាន់អ្នកអានសិភៅប្រវត្តិសាស្ត្រ សិភៅគំនិតបែបអាជីវកម្មជាដើមកំហុសរបស់អ្នកអានដ៏ធំ គឺគិតថារាល់សិភៅដែលបានបោះពុំឡើង គឺសុទ្ធតែល្អហើយប្រកាន់ជឿតាម ដោយមិនប្រើការពិចារណាប៉ុន្តែ ពេលខ្លះយើងមិនអាចបន្ទោសទៅលើអ្នកអាន តែម្យ៉ាងនោះទេព្រោះដោយសារបញ្ញារបស់គេនៅខ្សោយចំណេះដឹងមិនទាន់ទូលំទូលាយទើបគេមិនបានគិតដល់បញ្ហានេះតែប៉ុណ្ណោះ ដូចនេះវាតម្រូវឲ្យយើងអានសៀវភៅឲ្យបានច្រើនក្បាលនិងស្វែងយល់ឲ្យគ្រប់ប្រភេទនៃចំណេះដឹងទើបមិនងាយនឹងជឿលើអក្សរដែលមាននៅក្នុងសៀវភៅត្រង់នេះខ្ញុំសូមលើកយកទ្រឹស្ដីរបស់ឆាយឆាវមកបន្ថែមបន្តិចឆាយឆាវបាននិយាយថា រៀនពីសៀវភៅប៉ុន្តែកុំឲ្យសៀវភៅចងជើងបានតើអ្វីជាគុណវិបត្តិនៃការអានសៀវភៅគុណវិបត្តិនៃការអានសៀវភៅ ជាទូទៅអក្សរដែលមានលើក្រដាសសៀវភៅគឺមានឥទ្ធិពលទៅលើគំនិតរបស់មនុស្សជាងការស្ដាប់ការសរសេរលើក្តារខៀននិងទៅតាមបណ្ដាញសង្គមជាដើមមនុស្សបានភ្ជាប់ផ្នត់គំនិតមួយគិតថាសៀវភៅគឺដឹងតែល្អព្រោះពួកគេជឿជាក់លើអ្នកនិពន្ធដែលបោះពុំផ្សាយគុណវិបត្តិនៃការអានសៀវភៅគឺការអានដែលមិនបានធ្វើការពិចារណា ជួយទាំងស្រុងរាល់ខ្លឹមសារដែលមាននៅក្នុងសិភៅសិភៅខ្លះសរសេរឲ្យទៅបាននោះទេដោយមិនបានពិនិត្យឲ្យបានម៉ត់ចត់ឬឲ្យអ្នកដែលមានចំណេះដឹង ជួយកែសម្រួលបន្ថែមបើអ្នកអានចំសិភៅដែរអ្នកសរសេរគិតតែដើម្បីលុយអ្នកនឹងធ្លាក់ចូលក្នុងគុណវិបត្តិនៃការអានសិភៅដោយជៀសមិនរួចអ្នកអានដែលឆ្លាតគេមិនជឿទាំងស្រុងនៅអ្វីដែលខ្លួនគេបានអាននោះទេ អ្វីដែលអានទៅមិនទំនងឬកន្លែងដែលជាគំនិតយោបល់ទស្សនៈគេរមែងឈប់អាន ហើយគិតបន្តិចសិនថាខ្លួន គេ បានយល់ប៉ុណ្ណា ចំពោះពាក្យសម្ដីនោះក្រុមទាំងយល់ដូចអ្វី ដែលខ្លួនបានអានឬអត់ហើយគេក៏មិនងប់ងល់ទៅលើអ្នកនិពន្ធឬសិភៅណាមួយឡើយជ្រើសសិភៅអានឲ្យបាន ត្រឹមត្រូវគឺជារឿងដែលអ្នកគួរធ្វើមុននឹងទិញសិភៅយកមកអាន។ ប្រភេទនៃអ្នកអានសិភៅអ្នកអានសិភៅមានច្រើនប្រភេទវាទៅតាមចរិតនិងអស្ចារ្យស្រ័យរបស់ខ្លួនគេផ្ទាល់ប៉ុន្តែក្នុងទីនេះខ្ញុំនឹងលើកយកតែប្រភេទអ្នកអានសិភៅដែលមានគុណវិបត្តិតែប៉ុណ្ណោះ1អ្នកអានដែលងប់ងល់នឹងសិភៅអ្នកអានដែលងប់ងល់នឹងសិភៅជាប្រភេទអ្នកអានសិភៅដែលជឿលើខ្លឹមសាររបស់សិភៅទាំងស្រុង។ អានដោយមិនបានធ្វើការពិចារណាផ្ទាល់ខ្លួន ខ្លះទេគេគិតថាសិភៅគឺសរសេរត្រូវគ្រប់យ៉ាងភ្លេចគិតថាអ្នកសរសេរសិភៅក៏ជាមនុស្សដូច ខ្លួនឯងដែរបើជាមនុស្សលេងអីនឹងមានការយល់ខុសខ្លះនោះយ៉ាងទៀតគេអាចជាមនុស្សដែលអានសិភៅបានត្រឹមតែមួយក្បាលដូច្នេះចំណេះដឹងរបស់គេក៏មិនទូលំទូលាយដែរលក្ខណៈរបស់មនុស្សដែលងប់ងល់នឹងសិភៅគឺសិភៅនេះ ហាអញ្ចេះម្ដេចបានសិភៅខ្ញុំអាន គេមិននិយាយបែបហ្នឹងខុសហើយក្នុងសិភៅដែលខ្ញុំអាន និយាយបែបនេះទៅត្រឹមត្រូវពួកគេច្រើនជាមនុស្សដែលវាតម្លៃអ្វីៗនៅជុំវិញខ្លួន ទៅតាមផ្នត់គំនិត នៃសិភៅដែលគេបានអាន ដូចនេះទើបធ្វើឲ្យពួកគេកើតទំនាស់ជាមួយអ្នកដទៃស្ទើរគ្រប់គ្រប់គ្នាដែលអានសិភៅខុសពីគេអ្នកអាន ឆ្លាតមិនងប់ងល់នឹងសិភៅ។ 2អ្នកអានដែលងប់នឹងអ្នកនិពន្ធជាប្រភេទអ្នកអានដែលយកអ្នកនិពន្ធឬអ្នកសរសេរណាម្នាក់ជាគំរូក្នុងចិត្តរបស់ខ្លួន ឬហៅថា idol គេរមែងលើកសរសើរអ្នកនិពន្ធថាសរសេរត្រូវគំនិតល្អរហូតពេលខ្លះមើលមិនឃើញនៅកំហុសរបស់អ្នកសរសេរនោះទេ ការស្រឡាញ់រមែងធ្វើឲ្យមនុស្សមើលមិនឃើញកំហុសរបស់ខ្លួននោះទេហើយការស្រឡាញ់ចូលចិត្តនរណាម្នាក់ ក៏ធ្វើឲ្យ មនុស្សស្ម័គ្រការពារគេផងដែរទាំងដែលដឹងថា គេជាមនុស្សមិនល្អក៏ដោយអ្នកអានខ្លះពួកគេឆ្លោះគ្នាដោយសារអ្នកនិពន្ធប្រសិនបើមាននរណាម្នាក់និយាយមិនល្អពីអ្នកដែលសរសេរដែលខ្លួនពេញចិត្តពួកគេរមែងធ្វើការប្រឆាំងតបតភ្លាមភ្លាមដោយមិនស៊ូហេតុផលឲ្យបាន ច្បាស់លាស់នោះទេ រហូតធ្វើឲ្យខ្លួនឯងខ្លាចជាទាសកររបស់ អ្នកដទៃដោយសារយកគេ ធ្វើជាគំរូក្នុងចិត្តអ្នកនិពន្ធខ្លះសរសេរដើម្បីបញ្ជ្រាបមនោគមវិជ្ជារបស់ខ្លួនទៅតាមសិភៅដែលខ្លួនបោះពុំផ្សាយព្រោះគេដឹងថាសិភៅតែមានឥទ្ធិពលទៅលើ មនុស្សហើយរដ្ឋមានឥទ្ធិពលនោះគឺទៅលើមនុស្សដែលមិនសូវចេះគិត ពួកគេតែងតែជីជាលើអ្នកសរសេរសិភៅរហូតដល់ធ្វើឲ្យខ្លួនគេធ្លាក់ក្នុងគំនិតរបស់អ្នកដទៃ។ អ្នកអានដែលឆ្លាតមិនងប់ងល់និងអ្នកនិពន្ធ3អ្នកអានពុលនឹងខ្លួនឯងមនុស្សដែលមិនបានអប់រំចិត្តគេរមែងញ៉ាំងខ្លួនឯងឲ្យមានភាពក្រអឺតក្រទមទោះបីជាគេមានចំណេះដឹងប៉ុណ្ណាក៏ដោយអ្នកអានដែលពុលនឹងខ្លួនឯងគឺជាមនុស្សដែលមិនបានអប់រំផ្លូវចិត្តជាមនុស្សដែលមានចិត្តមានអ្នកគិតថាខ្លួនឯងប្រសើរជាងអ្នកដទៃ មនុស្សខ្លះបានអានសិភើតិចតួចកើតមានចិត្តមើងងាយអ្នកដទៃដោយគិតថា ខ្លួនគ្រាន់បើជាងគេ ដោយសារបានអានសិភើគិតថាខ្លួនមានគំនិតល្អជាងគេ ដោយអ្នកដទៃមិនបានស្មើនឹងខ្លួនផងជាទូទៅចរិតបែបនេះច្រើនកើតទៅលើមនុស្សដែលចូលចិត្តមើងងាយអ្នកដទៃហើយពួកគេមិនបានទទួលចំណេះដឹងអ្វីពីសិភើបន្តិចឡើយអ្នកអានឆ្លាតតែងតែចេះដាក់ខ្លួន មិនប្រកាន់លើចំណេះដឹងដែលខ្លួនមាននោះទេតាមការពិតទៅ ការអានសិភៅមិនមែនជារឿងអាក្រក់នោះទេប៉ុន្តែបើអ្នកអាន មានចរិតបែបធ្វើអ្វីដែលត្រង់ស្លូអាន ដោយមិនគិតអានដោយគិតថាខ្លួនគ្រាន់បើគេជាប្រភេទអ្នកអាន ដែលមានមេរោគហើយ ត្រូវតែប្រញាប់រោវ៉ាក់សាំងមកបង្ការជាបន្ទាន់ត្រូវអានឲ្យកើតជាប្រយោជន៍ មិនមែនអានឲ្យកើតជាអស្មិមានះចំពោះខ្លួនឯងនោះទេបាទខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលវេលាក្នុងការស្ដាប់អត្ថបទរបស់ខ្ញុំសង្ឃឹមថាជួបបងប្អូន នៅវីដេអូ ក្រោយៗទៀតហើយនៅវីដេអូបន្ទាប់ខ្ញុំនឹងលើកយក ប្រវត្តិនៃរាជវង្សជីនការបង្ក្រាបនគរតុងអ៊ូមកបកស្រាយឲ្យបងប្អូន បានស្ដាប់ទាំងអស់គ្នា។ គណៈពេលនេះខ្ញុំសូមជម្រាបលាបងប្អូនតែត្រឹមនេះសិន។